ថាមែនមែនទីបំផុតរូបព្រំខឹមវាសនាយល់ព្រមរំសាយការជួបជុំរបស់ខ្លួនវិញហើយប៉ុន្តែតលតែដល់ថ្ងៃកំណត់នៅលើផេកផ្លូវការរបស់ឯកឧត្តមហ៊ុនម៉ាណិត បានលើកឡើងថានៅ រសៀលថ្ងៃទី27ខែសីហាឆ្នាំ2022នេះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណិត និងឯកឧត្តមទាសីហាអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋនៅដីចម្ការរបស់លោកខឹមវាសនា ប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្រោយមានការគៀកោមនុស្សប្រមាណ20000នាក់នៅផ្ទះរបស់លោក លោកតេងចណាតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានថ្មីថ្មីថា អភិបាលខេត្តនិងអាជ្ញាធរបានប្រាប់ឲ្យលោកខឹមវាសនាផ្អាកនិងឈប់ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថាបឹងកករលំភ្នំពេញរលាយព្រៃនគរចាត់ខ្ចាយសម្បូរសបាយអង្គរវត្តព្រោះវាធ្វើឲ្យប្រជាពលរដ្ឋចលាចល និងខាត់បងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ បន្ថែមពីនេះអភិបាលខេត្តសៀមរាបនិងអាជ្ញាធរ បានប្រាប់ឲ្យលោកខឹមវាសនារំសាយការជួបជុំនេះនៅថ្ងៃទី28ខែសីហាលោកខឹមវាសនាយល់ព្រមសហការជាមួយអាជ្ញាធរប៉ុន្តែលោកសុំពន្យាលពេលរំសាយការប្រមូលផ្ដុំនេះនៅថ្ងៃទី30ខែសីហានេះបើតាមលោកតេងចណាតស្នងការនគរបាលខេត្តសៀមរាបសូមបញ្ជាក់ថាមានមនុស្សប្រុសស្រីក្មេងចាស់រាប់ម៉ឺននាក់ក្នុងរយៈពេលជិត1អាទិត្យសោះដែលបាននាំគ្នាប្រមូលផ្ដុំ មកពីតាមបណ្ដាខេត្តក្រុង ទាំង25នៅចំការរបស់លោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រមាណជិត20ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបតាមការឃោសនារបស់លោកខឹមវាសនា ក្នុងនោះដែរលោកខឹមវាសនានាប្រមាណថ្ងៃជាប់គ្នានេះតាំងពីថ្ងៃទី23រហូតដល់ថ្ងៃទី27ខែសីហានេះបានដង្ហោយហៅអ្នកគាំទ្ររបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេសទៅជួបជុំគ្នានៅដីចំការរបស់ខ្លួនទីនោះ ប្រមាណនាទីដែលលោកអះអាងដោយខ្លួនឯងថាមានសវត្ថភាពពីការលិចលង់ផែនដីដោយបាតុភូត Black Hole លោកខំវាសនាតាមរយៈទំព័រ Facebook របស់លោក បានអធិប្បាយជាបន្តបន្ទាប់ពីការកើត មានបាតុភូត Black Hole ដែលអះអាងថានឹងកំទេចផែនដីនេះដោយការលិចលង់ដោយទឹកសមុទ្រ ហើយមាន តែកន្លែងរបស់លោក ទេដែលមានសុវត្ថិភាពជាមួយគ្នានេះលោកបានឃោសនាអំពាវនាវដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសឲ្យធ្វើដំណើរទៅកាន់តំបន់នោះ ជាលទ្ធផលមានអ្នកដែលជឿហើយនាំគ្នា ទាំងកូនទាំងចៅសម្រុកទៅតាមការឃោសនារបស់លោកខឹមវាសនាប៉ុន្តែទន្ទឹមគ្នានេះក៏មានការចេញមកអំពាវនាវកុំឲ្យប្រជាពលរដ្ឋជឿតាមការប៉ាន់ស្មានដែលគ្មាន លក្ខណៈវិទ្យាសាស្ត្រ របស់លោកខឹមវាសនាពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរលើ ពីនេះទៅទៀតប្រជាពលរដ្ឋខ្មែរខ្លះក៏បានប្រតិកម្មនិង បានរិះគន់លោកខឹមវាសនាថា កំពុងបោកប្រាស់អ្នកគ្រប់គ្រងនិង ធ្វើឲ្យមានចលាចលក្នុង សង្គមថែមទៀតផង លោកតេងចណាត់ស្នងការរងនគរបាលខេត្តសៀមរាបបានបន្តថាកងកម្លាំងរបស់លោកកំពុង តែតាមដានរាល់សកម្មភាព បន្តរបស់លោកខឹមវាសនានេះ ចំណែកលោកខឹមពីណងអភិបាលស្រុកបន្ទាយសេរីវិញបានគូបញ្ជាឲ្យដឹងថា ក្នុង នាមជាអាជ្ញាធរស្រុកគឺកំពុងតែតាមដាននៅរាល់សកម្មភាពនៃការប្រមូលផ្ដុំមនុស្សរបស់លោកខឹមវាសនានេះដែរលោកបន្តថា ការប្រមូលផ្ដុំនេះ មានចំនួនមនុស្សច្រើនលើសពីការស្មាន ដោយមិន បានស្នើសុំការអនុញ្ញាត ពីអាជ្ញាធរជាមុនឡើយដោយឡែកមន្ទីរធម្មការនិងសាសនាខេត្តសៀមរាបនៅថ្ងៃទី27ខែសីហានេះ បានចេញសេចក្តីជូនដំណឹងមួយជូនរដ្ឋបាលខេត្តសៀមរាបដើម្បី ជួយទប់ស្កាត់ករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រំរបស់លោកខឹមវាសនាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅ ភូមិសសើរឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ